អូខេបាទសួស្តីសួស្តីអ្នកទាំងគ្នាសម្រាប់បងប្អូនដែលចាប់អារម្មណ៍អំពីការចិញ្ចឹមឃ្មុំ បាទចាប់អារម្មណ៍អំពីការលក់ទឹកឃ្មុំហើយនិងការប្រើប្រាស់ទឹកឃ្មុំបាទមាន3ប្រភេទបាទអញ្ចឹងមនុស្សទាំង3ប្រភពហ្នឹងគឺសិតតែជាទិសដៅនៃការចូលរួមបាទនៅក្នុងក្រុមរបស់យើងអូខេបាទអញ្ចឹងថ្ងៃនេះគឺប្រធានបទរបស់យើងគឺយើងនិយាយអំពីការបង្កើតក្រុមមួយ ដែលយើងនឹងពិភាក្សាគ្នាណា បាទគ្រប់ហ្នឹងគឺជួយឲ្យបងប្អូនដែលចង់ដឹងអំពីបញ្ហាចំខ្មុំ ចង់ដឹងអំពីការចាប់ផ្ដើមថាតើយើងត្រូវចាប់ផ្ដើមពីកន្លែងណាទៅកន្លែងណាណា បាទអញ្ចឹងខ្ញុំនឹងបង្កើតក្រុមមួយហ្នឹងគឺសម្រាប់បងប្អូនហ្នឹងបាទអញ្ចឹងសម្រាប់បងប្អូនណាដែលបានទិញសិភៅទៅហើយក៏កុំភ្លេចអឺឆាតមកឬក៏ add មក Telegram ខ្ញុំដែលខ្ញុំដាក់នៅលើ description ហ្នឹងណាបាទ បាទអញ្ចឹងខ្ញុំគិតថាការ live video របស់ខ្ញុំមានប៉ុណ្្នឹងឯងហើយខ្ញុំនឹងជួបបងប្អូននៅថ្ងៃខាងមុខទៀតប្រហែលជាឯងថ្ងៃសៅរ៍អាទិត្យអាទិត្យក្រោយណាបាទអញ្ចឹងអឺជំរាបលាបងប្អូនប៉ុណ្្នឹងឯងបាទមាន កូនត្រេនគាត់ជួយចុច